ស្រង់ទឹកភ្នែកដឹងថ្ងៃស្អែកបែកអូន ស្នេហាកិញពុនអាសនគេឆក់យកបាត់មិនគួសហ៊ានលាក់ប្រស្ងាត់ស្ងាត់គេបងហាត់ពីល្បិចអូនគិចពីមក ស្រលាញ់ឲ្យដំឡៃសូមបីចង់ដៃមិនហ៊ានប៉ះផងបែឲ្យគេលូកលន់កាយអូនហ៊ានទំត្រៀនបំពៀនគ្មានសល់ ក្លិនម្លេះ កិច្ចឆ្ងល់តិចតិចខ្លាំងដែរគ្មានគីឡូទេសំរងចាញ់គេមកចប់ទាំងមិននៅ បែលួចជួលបនតប់ការងារក៏ឈប់ព្រោងងប់នឹងលបែងតនហា ស្រឡាញ់ឲ្យដំលៃសូមបីចង់ដៃមិនហ៊ានប៉ះផបែឲ្យគេលួកលន់កាយអូនហ៊ានទន្ទ្រានបំពេញគ្មានសល់ត្រង់ណាពេលបែកឆ្មា ខ្លឹមលែ ពេលបែកឆ្មា មិនយំមកជាមកខ្ញុំពេលបែ